ណៃម៉ាណៃម៉ាបាទឲ្យទៅរ៉ូទ្រីរ៉ូទ្រីឲ្យទៅណៃម៉ាដាក់ណៃម៉ាណៃម៉ាអាយ៉ាណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាបោះក្រូអាតជំនួយមានអ្នកចាំទីដុំនិកលីវ៉ាកូវិកការពារមានបាទជូស៊ីបលូរ៉ាណូវិកបាទមានឌីចាន់ឡូរ៉ាន់មានជូស្កូឆ្វាឌីលមាន បូណាសូសាលូកាម៉ូឌ្រិកម៉ាស៊ីឡូប្រូសេវិកម៉ាទីអូកូវ៉ាស៊ីម៉ារីឡូម៉ារីអូប៉ាសាលីអង់ត្រេក្រាមរិកហើយនិងអេវ៉ាន់ផារ៉ាសិកប្រព័ន្ធលេខរបស់ក្រុមបាល់ទាត់ បាទក្រូអាតលេខ433ដឹកនាំដោយលោកស្លាកូដាលិកវ័យ56ឆ្នាំជនជាតិក្រូអាត ឥឡូវមកមើល11អ្នករបស់ក្រុមបាល់ទាត់សម្បាប្រេស៊ីលអ្នកចាំទីបាទមាន Alisson Becker បាទការពារ4រូបខាងក្រោមមាន Danilo Thiago Silva Marquinhos ហើយនិង Eder Militao បំរើកណ្ដាល3មាន Neymar Casemiro ជាមួយនឹង Luka Paqueta បាទប្រយុទ្ធនៅខាងលើមានបាទ Richarlison Rafinha ឬក៏ Nyaka ហើយនិងបាទ Amau ហើយទម្រង់លេងរបស់ក្រុមបាល់ទាត់ប្រេស៊ីលដូចគ្នាជានឹងក្រូអាតបាទ4-3-3ដឹកនាំដោយលោកបាទទីទេ ពីអាម៉ៅកាត់បោកដល់បាត់អត់ផតទេទាញមកវិញទៀតអាម៉ៅអាម៉ៅអាម៉ៅអូយបាល់មិញមកមើលទៅមិនជាខ្លាំងណាស់ណាទេការសួររបស់អាម៉ៅគឺបច្ចេកទេសអាយ៉ាអាម៉ៅបើសុទ្ធគម្រាមទៅលើក្រោកអាថាណែណែណែណែណែណែឲ្យប្រុងប្រយ័ត្នមែនទែនបើកុំប្រហែអសោះបាទត្បិតតាម៉ៅតូចតាម៉ៅខ្លាំងបាទម៉ៅអត់បានទេ បាទទៀតទៅវិញពីបាសេឡូប្រូសាវិកកាត់បានមកវិញបាទទប់មួយសិនពីលូកាប៉ាគីតាបកាត់ឡើងទៅខាងលើ បាល់ចេញទៅក្រៅ ចាក់បាល់ចោលទៀតបាទនេះអាញាកាចបារ៉ាហ្វីញ៉ាឬក៏បញ្ញាទៅបញ្ញាបញ្ញាកាប់សិនអាញាអាញាទាញអាញាអាញាអាញាបាល់ចេញក្រៅអាញាក៏ដល់លើកបាទលើកតុងថាបាល់ចេញក្រៅអើយនេះបាទបញ្ញាឬក៏អាញាកាចអូបាទប្រេស៊ីលចាប់ផ្ដើមក៏លុកហើយ Juranovic ទៅទៀត Juranovic unstop មក Juranovic គីមកខាងស្ដាមវិញកាប់មួយសិនពី Mario Pasri កាត់មកកណ្ដាលថែមជាឆ្វេងអូយ Ivan Parasic បាទពីរអ្នកអង់គ្លេសក្រអាមេរិកប៉ុន្តែអត់មានអ្នកណាបន្ថែមទៅបាល់នេះត្រូវទេការវាយបោករបស់ក្រុកអត់មីទៅនឹងធ្វើឲ្យភាពភ្ញាក់ផ្អើលកើតឡើងទៅហើយនេះបើការហាច់បាល់ពីជូរ៉ានវិកឲ្យទៅម៉ាស៊ីឡូប៉ាសិលិកម៉ារីអូប៉ៃកាត់មកអ៊ីវ៉ាន់ផារ៉ាសិកបាទអ៊ីវ៉ាន់ផារ៉ាសិកអូយ អង់ដ្រេក្រាមេរិកផងអ៊ីវ៉ាន់ផារ៉ាសិកផងអូយដាក់ឲ្យម៉ូទ្រិកម៉ូទ្រិកអាមេរ៉ាណាទីចាប់មូសិនរុញមកខាឆ្វេងតែមកក្រោតពីអៃដឺមីលីតាវហោតែទីលាពីដានីឡូអូយបើលូកាម៉ូទ្រិកបើអាឡែងតែមើលឆ្វេងភ្លេចមើលម៉ូទ្រិកមកម៉ូទ្រិកក៏ពិតគាត់ចង់រយឡងសុទ្ធហើយប៉ុន្តែវាស្ទើពេកនេះទាញមកទាញមកទៅតែអត់មានមុំហ្មងអញ្ចឹងគាត់មានតែក្រោះទេបើលូកាម៉ូទ្រិកអូបើលឿនណាស់បើម៉ូទ្រិកចាស់មែនតែចាស់រឹង បាទចាស់នេះគឺតាលីម៉ារីអូរុញទៅខាងស្ដាំវិញឲ្យជូរ៉ាណូវិកជូរ៉ាណូវិកទាញជូរ៉ាណូវិកជូរ៉ាណូវិករុញមកខាងឆ្វេងម្ដងទប់មួយសិនពីម៉ាសេឡូប្រូសាវិករុញដូរខាងវិញកັບមួយសិនពីបាអង់ត្រេក្រាមេរិកអង់ត្រេក្រាមេរិកអង់ត្រេអង់ត្រេអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅឲ្យទៅរីជលីសិនឲ្យទៅអាម៉ៅអញ្ញាអូយអូយ បាទការបង្កើតភាពអស្ចារ្យរបស់ម៉ៅធ្វើឲ្យខ្សែការពារគ្រប់អានចាប់ផ្ដើមភ័យហើយឥឡូវទីពីណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាបាទ2នាទីមិនទាន់ដល់2នាទីបងគ្រាន់តែ1នាទី5សេកុងអឺប្រាស៊ីលបង្កើតឱកាសសុទ្ធ2លើកបើទៅលើក្រុមបាល់ទាត់គ្រប់អាននៃបាទជើងទី1របស់ម៉ៅជើងទី2របស់ណៃម៉ាអូយបាទគ្រោះថ្នាក់ណាស់កន្លែងនេះណែ បាទត្រង់នេះហើយដែលអាម៉ៅបាទខ្ចីជើងពីអ្នក Richardson បាទទះទៅបាទបាល់មិនប៊ីដោយសារបាទប៉ះជើងខ្សែការពារផងចឹងបានថាប្រេស៊ីលលេងបាល់ខ្លីលឿនបាទកាប់មួយសិនពីណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាអូបាទណៃម៉ារើសអូយបាទណៃម៉ាណៃម៉ាថាអោយអញបាទណៃម៉ាអត់ទាន់នេះទេគាត់ថានៅសើចបាទនៅសើចស្រស់ហើយពីអ្នកម៉ៅសំខាន់ឲ្យតាម៉ៅយល់ឲ្យតាម៉ៅចេញគឺច្បាស់បាទអាម៉ៅគឺដឹងថាបានបាល់សុទ្ធហើយ បាទន័យមកគឺដើរទូជាអ្នកបញ្ជូនបាទន័យថាអ្នកអាស៊ីឲ្យតែម៉ាត់បាក់សាកាពីជូរ៉ានូវិកជូរ៉ានូអូយបាទការលើកជើងនេះខ្ពស់ទៅហើយបាទដានីឡូដានីឡូបាទជើងលើកឡើង2ម៉ែត្រហើយអញ្ញាកដាលោកអូលីវើពីនៃកាតបាទទៅលើខ្សែការពីរបស់ប្រាស៊ីលដានីឡូបាទយើងគាត់ឃើញការលើកជើងនេះគឺវាបើកបានន័យថាចេតនាបាត់ទៅហើយបាទដានីឡូទៅលើយូរ៉ានូវិកនេះបាទការបាទគ្រោះថ្នាក់ណាស់ ហើយក៏រ៉ាំប៉ុងបាទមួយមួយគឺបាក់គេទៅគឺសិតតែបាត់វិញទាំងអស់ជូរ៉ានវិកណែជូរ៉ានវិកកាត់មកកណ្ដាលលើកឆ្លងខាងឆ្វេងវិញអ៊ីផារ៉ាសិកនោះនោះនោះងែមងាំបោះបោះគ្រូអត់វិញហ៎ផារ៉ាសិកអ៊ីវ៉ាន់ផារ៉ាសិកផារ៉ាសិកអ៊ីវ៉ាន់ផារ៉ាសិកលើកអ៊ីវ៉ាន់ផារ៉ាសិកអូយបាល់គ្រូអាតនឹងក៏លឿនដែរបាទការ contact content គ្រូអាតនេះមិនធម្មតានេះបាទស្រីស្អាតពិតជាស្អាតដូចគេថាមែនអូហូយបាទគ្រូអាតលឿនណាស់បាទជូរ៉ានវិកខ្ចីជើងពីដាក់ម៉ូទ្រិកនេះជូរ៉ានវិកបាល់ផ្លោងទៅខាងឆ្វេងដូរខាង ទប់មួយសិនពីអ៊ីវ៉ាន់ផារ៉ាសិកផារ៉ាសិកមិនគិតច្រើនញឹមញោមដាក់យកបណ្ដោយមកជើងនេះហោះចេញទៅខាងក្រៅអ៊ីវ៉ាន់ផារ៉ាសិកបាទវ័យសាណៃមករីឆាលីសុនរីឆាលីសុនរីឆាលីសុនរីឆាលីសុនអត់កើតទេអូមកវិញ ពីជូរ៉ានវិកជូរ៉ានវិកបាទជូរ៉ានវិកផ្ដាច់មកមកក្តារវិញទាមមិនសិនពីម៉ាសេឡូប្រូសិកស៊ីរុញមកវិញឲ្យម៉ាសេឡូប្រូសិកម៉ាសេឡូប្រូសិកទៅទៀតហើយម៉ាសេឡូម៉ាសេឡូប្រូសិកម៉ាសេឡូប្រូសិកម៉ាសេឡូប្រូសិកអូយបាទម៉ាសេឡូប្រូសិកទៅណា បាកុកនឹងឯងមកកលេងគេដឹងហើយគេដឹងតែបាកុកនោះគឺទៅហើយបាទណៃមកអញ្ចឹងគេយកតែមនុស្សទៅបានហើយបាល់ទៅណាទៅទៅគេដឹងគេដឹងគេដឹងគេដឹងដឹងសើថាណៃមកគឺតែកលេងគឺចាំតែបិទទៅយកតែមនុស្សទេមកគេអត់ខ្វល់រឹកបាល់ទេអាម៉ៅបាទពីនៃមកពីអ្នកអមញ្ញាការបាទទៅហើយបាទដកដង្ហើមឲ្យមួយមួយទៅហើយ អើណៃម៉ាអូយបាទណៃម៉ាមែនប៊ីយយបាទសតើនិយាយទៅគឺសតើជំនាញបាទរ៉ូបូតូកាឡូសបងអង្គុយសោយពីលើបាទពីរអ្នកកាហ្វូរីវ៉ាល់ដូបាទសតើអតីត legend មកប្រេស៊ីលហើយអញ្ញាកាច់មួយស្មើអញ្ញាកាច់អញ្ញាកាច់ចាក់មកកណ្ដាលវិញឲ្យអេដិនកាត់យកកណ្ដាលថែមចឹងទាត់ប្រយោជន៍អត់ចិត្តអាយ៉ាអូយអូយបាទចុះស្គោខ្វាឌីលខាងក្រៅវិញពីជូរ៉ានវិកបាទជាប់អាម៉ៅអាម៉ៅអាម៉ៅអាម៉ៅគៀណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាណៃម៉ា Neymar Amal អូ my god បាល់ offside ទៀតហើយអូបានសម្រេចទៅវិញឥឡូវយើងទៅមើលរូបភាពបាទ slow motion ម្ដងទៀតនេះការតែតលាក់ពីខ្សែការពារដូចហុចផ្លែឲ្យទៅអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅចោះឲ្យទៅណៃម៉ាបាយឲ្យណៃម៉ាណៃម៉ាដូចសុទ្ធស្រាលពេកបាទណៃម៉ាបាយខ្លួនសុទ្ធហ្នឹងបាទនេះហើយជើងស្ដាំ បាទបាល់រីបោនមកវិញទៀតអាម៉ៅធ្វើអត់កើទៀតបាល់នេះបាល់ handball ទៀត handball បាល់មិញអាម៉ៅតវ៉ាតើអូចាប់បាត់ចាប់ ball បាទទៅលើខ្សែការពាររបស់ក្រូអាតអូបាទមានរឿងនិយាយគ្នាបន្តិច មានរឿងនិយាយគ្នាបន្តិច check over បាទ check ត្រូវបានបញ្ចប់អត់បញ្ហា no problem អញ្ញាកដាលអត់បើអត់ឆែកទៅមើលវ៉ាហើយក៏មកអត់មានអីទៅនិយាយច្រើនដែរមកកដាលមកថក់តែមកក្បាលទូលខាងលើអង់ត្រេក្រអាមេរិកកាត់ចូលកដាលថែមមួយជើងពីខ្សែការពារធីកូសេវ៉ាអាយ៉ូយអូអាបាល់ជ្រុងនេះអាខ្សែអាបាល់សល់អញ្ចឹងបាល់ខ្លាបាល់សល់អញ្ចឹងអើយបាល់អបសាយទៀតហើយបាល់អបសាយអូអង់ត្រេក្រអាមេរិកបាទ2នាក់ លីអង្គបាម៉ារីអូប៉ាសាលីម៉ារីអូប៉ាសាលីអេហ្វេឆ្លងទៅខាងឆ្វេងអ៊ីវ៉ាន់ផារ៉ាសិកផារ៉ាសិកអ៊ីវ៉ាន់ផារ៉ាសិកលើទៅខាងស្ដាំអូយបាទស្ទើមិនស្ទើទេបាទជ្រុលបាទលើខ្ពស់ពេកមិនអ៊ីវ៉ាន់ផារ៉ាសិកបាល់នេះស្អាតបាល់ណែអាជើង7មកហើយបាទអាជើង7 180ដឺក្រេមកហើយអីបាទអែនតូនីសាន់តូសនេះបាទចាក់ឲ្យស្អាតអូអ៊ីវ៉ាន់ផារ៉ាសិក បើខ្ពស់ពេកហក់មិនដល់បើអង់ត្រេក្រាមេរិកឲ្យ Richarlison Richarlison Richarlison រុញឲ្យទៅណៃម៉ាណៃម៉ាអូបើកឹបមួយសិនពីអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅអាម៉ៅទីមកវិញសាម៉ៅអាម៉ៅបើប៉ះមួយម៉ូត្រិកហើយអាម៉ៅលើកមើលតែមកក្បាលទៅវិញដោយ Digital Richarlison Richarlison បវលមករុញឲ្យទៅណៃម៉ាណៃម៉ាសុទ្ធប៉ះជើងខ្សែអ្នកចាំទីបើណៃម៉ាអូយបើជើងឆ្វេងបើណៃម៉ារឹស បាទសំណាងឲ្យមិញមិញអ្នកចាំទីរបស់ក្រុមក្រូអាតបាទបិទល្អណាស់បាទលីវ៉ាកូវិចសិនរីឆាលីសិនលើកមកថែមអត់មានអ្នកបញ្ចប់ទេបាទលូកាប៉ាគីតាប៉ាកូវ៉ាស៊ីកូវ៉ាស៊ីបាទពាំងមួយសិនពីអេដឺមីលីតោបាទបាទនេះបាទពេលនឹងទីមែនណាក្មួយពេលនឹងទីគឺដឹងពូពូជឿជឿថាក្រូអាតឡើងមកពេលនឹងទី បាល់នឹងបើពេលនាទីគឺងាប់មកប្រេស៊ីលគោរ៉ូទ្រីហ្គោរ៉ូទ្រីហ្គោរ៉ូទ្រីហ្គោចាក់មកកដាលទប់មួយសិនពីលូកាប៉ាកេតាបើប៉ាកេតាអូយបើលូកាប៉ាកេតាប៊ីសបានមកគ្រាប់បាទហ្គោនជាមួយអ្នកចាំទីមិញកៀងដូចគ្នាហ្គោនស្មើតែខ្សែការពារអឺទៅឃ្លៀចេញហើយខ្សែការពារស្មើតែហ្គោនហក់មកនេះបាទអេរ៉ូអេរ៉ូត្រង់ហ្នឹងហើយប៊ីសមកគ្រាប់របស់ប្រាស៊ីលអូយសំណាងបាទសំណាងមែនតើមកប្រេស៊ីលជាមួយសំណាងហូរហើយបាទ3ដងហើយ អាយ៉ាក្មួយស្រី Hello អូយបាប៉ារ៉ាសិកមួយម៉ូទ្រិករ៉ូទ្រីហ្គោរ៉ូទ្រីហ្គោរ៉ូទ្រីហ្គោចោះមកឲ្យណៃម៉ាណៃម៉ាឲ្យទៅអូណៃម៉ាណៃម៉ាអត់ចូលទៀតហើយ បាទណៃម៉ាការសង់តង់បារ៉ូទ្រីហ្គោទម្លាក់ឲ្យទៅណៃម៉ារ៉ាស់មកអត់ចូលមែនបាទឥឡូវទៅមើលបាល់ជ្រុងរបស់ក្រុមបាល់ទាត់ប្រេស៊ីល ណៃម៉ាទៀតហើយមកឲ្យបានណៃម៉ាណៃម៉ាលើកតែមកក្បាលអូថែមកវិញសិនមកវិញខាំបឹករបស់ក្រុមមកទៅប្រេស៊ីលអជាត្រីរបស់ក្រុមមកទៅក្រុមអាត់ឲ្យទៅលូកាម៉ូទ្រិកម៉ូទ្រិកអានោះទាញដួលមកម៉ាគីញ៉ូសទេចុះគ្នាក្មួយក្មួយស្រីស្រីគ្នាចេះ មើលបាល់ឲ្យថៃគាត់នៅមើលបាល់ក៏ទាស់ខុសដែរវ៉ៃអត់អីក្មួយមើលចុះពូគ្រប់ត្រូលតែហាមញ៉ៃប្រុសនិយាយគ្នាហើយ អេដឺអេដឺអេដឺអេដឺអេដឺរុញឲ្យទៅអេនតូនីសាន់តូសាន់តូសាន់តូមួយស្មើសាន់តូសាន់តូលេងសាន់តូសាន់តូចុះមិនក្លុកមកសាន់តូសាន់តូដួលមួយទៀតបើប៉ះខ្សែការពាររបស់គ្រាន់ទៅគ្រាន់លើក មកខាងឆ្វេងអូទុបមួយសិនពីរ៉ូទ្រីហ្គូរ៉ូទ្រីរ៉ូទ្រីរ៉ូទ្រីរុញឲ្យប៉ាគីតាអូអូអូយអត់ចូលទេលូកាប៉ាគីតា អូយបាទប្រេស៊ីលបុកបុកមែនតើមកនៅនាទីទី80នេះបាទការកលេចចង្កេះរបស់អេនតូនីសាន់តូឲ្យទៅកាសេមីរ៉ូលើកក៏ជាប់ជើងរ៉ូទ្រីហ្គោរ៉ូទ្រីហ្គោរ៉ូទ្រីហ្គោបាទកាច់ឲ្យទៅឲ្យលូកាប៉ាកេតាសុទ្ធមកជាប់ដៃអ្នកចាំទីមិនសរសើរមិនបានទេលីវ៉ាកូវិចរ៉ូទ្រីរ៉ូទ្រីគីឲ្យកាសេមីរ៉ូកាសេមីរ៉ូលើកមកកណ្ដាលតែមកក្បាលទួល ចេញទៅខាងក្រៅ បាទអត់ធ្វើអីចេញទេរីចាលីសិន stand up ភ្លាបទៅបាទរីចាលីសិនងើបមក យល់មិនបាទនឹងលាបសក់សអស់លេងពួកអានេះវិញអឺប្រយោជន៍ខាងត្រាំឯប៉ាគីតាប៉ាគីតាបោអេតូនីសាន់តូសាន់តូសាន់តូសាន់តូសាន់តូឲ្យអេដាអេដាអត់បានទេត្រីអល់តូរ៉ូទ្រីរ៉ូទ្រីរ៉ូទ្រីអូយបារ៉ូទ្រី អត់បានទេបើស្រូទៅស្រូមកស្រូទៅស្រូមកម៉ាតេអូកូវ៉ាស៊ីកូសាន់តូសាន់តូសាន់តូលើកមកតែមកក្បាលរបស់ជួយស្គរផាឌីមកវិញទប់មកជើងមកវិញណែណែណែណែណែណែណែណែណែទៅទៀតអេណូមកវិញបើរុញមកកណ្ដាលវិញកាសេមីរ៉ូបើចោះមកកណ្ដាលពេលបើប៉ាគីតាឲ្យទៅអេដឺមីលីតូហើយចុះស្រាំមកអេនតូនីសាន់តូ សាន់តូសាន់តូសាន់តូឲ្យទៅអេដឺមីលីតោអេដឺអេដឺហែកខាងឆ្វេងវិញដានេឡូរុញឲ្យទៅណៃម៉ាលេងទៀតណៃម៉ាណៃម៉ាណៃម៉ាឲ្យទៅរ៉ូទ្រីរ៉ូទ្រីរ៉ូទ្រីរ៉ូទ្រីកាត់ចូលអត់ផុតទេសាន់តូសាន់តូអត់បើអត់គុណភាពអានតូនីសាន់តូបើហ្គោនរបស់គ្រូអាតល្អខ្លាំងពេកបើ ធ្វើឲ្យសឹងថាបើសុទ្ធនឹងគឺសុទ្ធតែមិនក៏មិនចូលដែរបើយប់បង ក៏ប៉ុន្តែក្រោអាតនេះគឺមើលស្រាលមិនបានទេបាទក្រោអាតដោយដែលយើងដឹងហើយថាប្រព័ន្ធការពាររបស់ក្រោអាតក៏រឹងការចុះមកបិទរបស់ក្រោអាតក៏ល្អហើយណាមួយបើការ comeback របស់គ្រូអាតក៏លឿនទៀតព្រោះទេបាទនេះក៏ love classic បាទបាត់បាល់ជប់អេនតូនីសាអូបុកទីដោយបាទអេនតូនីសាទៅអូបាទគ្រូគេបុកខ្ញុំមកពីរដងហើយអូយអត់អីទេណៃម៉ាណៃម៉ាប្រវល់សិនណៃម៉ាណៃម៉ាណៃម៉ាណៃម៉ារុញមកក្តារឲ្យប៉ាគីតាណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាអត់កើតទេឆាប់បានពីមុខតិចដួលទៅពីរនេះអញ្ញាក្តារពីណៃ អូយបាទតឹងណាស់បាទគូនេះតឹងណាស់លោកអើយធាហ្គោធាហ្គោចាក់មកកដាលបាទទើបមកជើងបាទហ្វីសូអត់ចូលទីទៅហើយបាទពេដ្រូអាយ៉ាបាទពេកូវិករៀងពយាតិចទៅមិនអីទេបាទលីវ៉ាកូវិកបាទនេះបាទសៃស្អាតខាងប្រេស៊ីលអឺបាទពេដ្រូបាទហក់កាប់ស៊ីសូខូបាល់ទៀតបេះទាំងបាទទល់ប្អកទៀតបាញ់ អញ្ចឹងទេអ៊ីវ៉ាន់ផារ៉ាសិកផារ៉ាសិកអាយ៉ាផារ៉ាសិកផារ៉ាសិកមកមកផារ៉ាសិករញមកកណ្ដាលវិញកូវ៉ាសេអូយម៉ាសេឡូប្រូសាវិកបើសុទ្ធបាល់ទេសុទ្ធអញ្ចឹងគឺបានន័យថាមិនអោយចូលហ្មងអាយូយបើម៉ាសេឡូប្រូសាវិកបើឃ្លៀឡើងអស់លេងហើយបើផារ៉ាសិកគឺជំរះឲ្យទាំងអស់មកបាល់នេះនេះដូចជាអត់មានអីឧបសគ្គទេម៉ាសេឡូប្រូសាវិកបាទម៉ាសេឡូប្រូសូវិក ណៃម៉ាណៃម៉ាបាទឲ្យទៅរ៉ូទ្រីរ៉ូទ្រីឲ្យទៅណៃម៉ាដាក់ណៃម៉ាណៃម៉ាអាយ៉ាណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាណៃម៉ាទីបំផុតប្រេស៊ីលធ្វើបានហើយដោយណៃម៉ាអូមួយនាទីចុងក្រោយការថែមម៉ោងពិតជាបាទមិននឹកស្មានថាប្រេស៊ីលរ៉ូបានមកគ្របនៅម៉ោងបញ្ចប់ទឹកនេះទេបាទគ្រូអាចបិទនឹងបិទអស់ហើយ នៃម៉ារើសបើពិតជាតួអង្គសំខាន់ក្នុងការជួយឲ្យប្រេស៊ីលរកគ្រាប់បាល់បានមែនប៉ុន្តែមិនទាន់បញ្ចប់នោះទេបាទនេះគ្រាន់តែជាលទ្ធផលនៅក្នុងការថៃម៉ោង15នាទីលើកទី1តែប៉ុណ្ណោះនៅសល់15នាទីលើកទី2ទីដើម្បីឲ្យដឹងថាអ្នកណាទៅអ្នកណានៅបាល់នេះគឺលេងបាល់ខ្លីពីក្រោមបានណៃម៉ានេះបកការកាសណៃម៉ារុញឲ្យរ៉ូទ្រីហ្គោរ៉ូទ្រីហ្គោខ្ជិលជើងឲ្យណៃម៉ាណៃម៉ាទាញឆ្វេងកាត់ស្ដាំកាត់ស្ដាំក៏លេងចកែបមកបាទទាញនឹងអស់ហ្គោលប៉ាំងភ្លឹបចូលយបាទណៃម៉ា ល្អខ្លាំងណាស់ដឺបេមកបានណៃម៉ានេះបាទ what a fantastic goal ណៃម៉ា wonder goal បាទមួយទល់នឹង0ដល់ត្រង់នឹងហើយ ដែលបាទសម្ដេចទ្រង់ឯកឧត្តមមកគាត់ចង់បានណែបាទណៃម៉ាអូអត់ទេគាត់នៅសបាយអូសបាយអូអត់រំភើបទេអត់រំភើបទេចៃគាត់តាំងគោលណា អត់រំភើបទេអូយបាទក្រូអាតបើធ្លីអាចុងម៉ោងមកដាច់ទឹកអាចុងម៉ោងនេះទៅវិញណៃមកទៅហើយណៃមកបាទតាមបិទដោយចុះស្គរខ្វាយនេះទើបមកជើងសង្ស័យកាបារហើយបាទណៃមកបញ្ញារបស់យូអូសិកអូសិកអូសិកកាត់មកខាងស្ដាំមកជើងឆ្វេងចូលចូលចូលចូលចូលចូលចូលចូលចូលក្រូអាតក្រូអាតធ្វើបានហើយ បាលនេះអភិនិហាមែនបាលនេះពិតជាអភិនិហាមែនថាហើយតែកុំឲ្យតាមស្មើបើតាមស្មើប្រកាសជាយ៉ាប់ហើយប្រាប់ប្រេស៊ីលអូយបាល់នេះ unbelievable unbelievable มันគួរឲ្យជឿថាក្រូអាចធ្វើបានទេมันគួរឲ្យជឿទេ contact content contact content អូហូយបើប្រេស៊ីលពិបាកទប់ហើយបើសិនជាដល់វគ្គពេហ្នឹងទីប្រេស៊ីលមិនបានទៅប្រហែលទៅវិញបើមកគ្រូមិនចុះបិទទេនៅព្យាយាមបុកទៀតនេះបើការលេងរបស់ក្រូអាច បាល់សល់ចោលមកឲ្យទៅបាទ Flasic Flasic Flasic ហើយទៅ Ozic អូសិចទើមដោចូលដូចជាកីឡាករមានសំណាងឲ្យគ្រូអារុសឡើងវិញចឹងតលាក់មកប៉ាំងភ្លឹបបើជើងឆ្វេងអាយូយអត់សល់ទេអូសិចបើជាអ្នកអាក់ស៊ីឲ្យទៅនីកូឡាហ្វ្លាសិកណែនីកូឡាហ្វ្លាសិកអ្នកគ្រប់គ្រងរបស់ប្រេស៊ីលស្ងាត់មាត់ទៅហើយយ៉ាងម៉េចហើយបើកញ្ញាកញ្ញារបស់ណៃម៉ា អូបាល់នេះមួយ ស្មើមែន one and one នេះបាល់នេះគឺ reflex បាទពីជើងខ្សែការពារ Marquinhos បាទប៉ះជើង Marquinhos បាទខ្មោចងប់កដោខឹងខ្មោចងប់កដោខឹងម៉ាជើម៉ាជើអូយម៉ាជើលីវរ៉ូម៉ាជើណែប្រេស៊ីលដូចចង់បៃសើមកចឹងដូចចង់បៃសើនៅពេលដែលក្រូអាតាមស្មើមួយវិញអូ បើតែចង់ម៉ងលើធ្វើបើស្រាកាតុយហ្នឹងខាលអៅទៅប្រេស៊ីលទាំងអស់គ្នាឡើយអត់បាទលើក បាទក្បាលចុងក្រោយអត់អីទេថែមពីក្បាលរបស់ម៉ាគីញ៉ូទាត់ជើងស្រាមអាឡេសាន់ដ្រូអូយអាឡេសាន់ដ្រូមកផ្ដាច់មកបាល់ចេញដោះខ្លួនសិនជប់ដៃឡើងដែរឥឡូវកើតឡើងហើយបើវគ្គ8ក្រុមចុងក្រោយបាទប្រេស៊ីលដូចការ2018ប្រេស៊ីលធ្លាក់ទៅវគ្គ8ក្រុមដែរតា ចាញ់បែលស៊ិកថាអាប៉េនឹងទីហ្នឹងក៏ក៏ត្រូវថាបើច្បាស់បើច្បាស់ការប្រកបប្រជានៅក្នុងចិត្តថាបើសម្រេចទៅខាងណាក៏មុនគេដែរតើក៏នីកូឡាហ្វ្លាសិកអូ1-0នាំមកទៅលើ ប្រេស៊ីលគ្រាប់បាល់ទី1ណែបាទនីកូឡាហ្វ្លាសិកបាទនាំមកមកគ្រាប់សិនបាទទៅលើប្រេស៊ីលឥឡូវដល់វេនប្រេស៊ីលវិញម្ដងបាទគេបានមកគ្រាប់ហើយណាបាទមកគ្រាប់ជាតុនហើយនៅក្នុងការ បាទឆ្ពោះទៅកាន់វគ្គបាទ4ក្រុមចុងក្រោយ ប៉ុន្តែលទ្ធផលមិនទាន់សម្រេចថាអ្នកណាឡើងអ្នកណាធ្លាក់ទេចាំមើលគ្រាប់បាល់ទី1របស់ខាងប្រេស៊ីលវិញម្ដងរ៉ូទ្រីហ្គោហ្គូសអូយបានណៃមកបាទបនស្រន់ផងបាទសោតធัวដើម្បីឲ្យប្រជាម្ចាស់ជួយផងបាទវាពិបាកខ្លាំងណាស់បាទពេលនឹងទីហ្នឹងឥឡូវដល់វេនបាទរ៉ូទ្រីហ្គោបាទគ្រាប់បាល់ទី1តំណាងក្រុមបាល់ទាត់ប្រេស៊ីលរ៉ូទ្រីហ្គោហ្គូសបាទលេងនៅក្រុមបាល់ទាត់ Real Madrid បាទតើក៏យុវជន របស់ក្រុមបាល់ទាត់ប្រេស៊ីលរ៉ូទ្រីហ្គោហ្គោអូយអត់ចូលទេ អត់ចូលទេអត់ចូលទេប្រេស៊ីលគឺដូចអ្វីដែលយើងគិតទុកទេដឹងបងប្អូនអាយ៉ូយអត់ចូលទេ ខ្ញុំដូចជាមិននឹកស្មាន ថាបើប្រេស៊ីលទាត់ទៅអញ្ចឹងវិញទេអាប្អូនរ៉ូទ្រីហ្គោកូល្អមែនបើលីវ៉ាកូវិកលីវ៉ាកូវិកណែ The Super Sale លីវ៉ាកូវិក The Best មកមកយប់នេះ អូបាទប្រេស៊ីលបាទធ្លាក់ទឹកមកដល់បាទឥឡូវគ្រាប់ទី2សម្រាប់ក្រុមបាល់ទាត់ក្រូអាតវិញម្ដងបាទមកហើយបាទគ្រាប់ទី2របស់ក្រូអាតចេញមកហើយ Matcher បាទ Nivro Matcher លេខ7បាទប្រេស៊ីលប្រេស៊ីលដូចជាធំក្លិនរីគិនហើយប្រេស៊ីលប្រេស៊ីលមិនបានទៅធ្វើអញ្ចឹងអូបាទត្រីមមកពី Livro Matcher បាទដកដង្ហើមទៅហើយពី Livro Matcher ចូលចូលចូលអូយបាទទឹកមុខរបស់ គ្រូដូចជា មើលធម្មតាធម្មតាគ្រាប់ទី2បាទន័យថាប្រេស៊ីលប្រសិនបើគ្រាប់ទី2នេះខូចទៀតឱកាសនៃការឡើងទៅគឺរត់តែតិចទៅតិចទៅមែនតើហើយលីវេរ៉ូម៉ាជើណាបាទពីរគ្រាប់របស់ក្រូអាតនាំមកទៅលើប្រេស៊ីលបាទយើងគិតថា2-0សិនចុះបាទឥឡូវគ្រាប់ទី2របស់ប្រេស៊ីលកាសេមីរ៉ូបាទបច្ចុប្បន្នលេងនៅក្លឹបបាល់ទាត់ Manchester United អូយបាទទឹកភ្នែកបាទអូនស្រក់ហើយបាទពេលនេះបាទក្រូប្រេស៊ីលបាទត្រីមកពីខាងប្រេស៊ីលបាទគ្រាប់បាល់ទី2កាសេមីរ៉ូ កាស្មេរ៉ូតដៃបានមកគ្របវិញហើយបាទប្រេស៊ីលសុទ្ធបានដោយខ្សែបំរើការពារគឺកាស្មេរ៉ូដូចមិនកុំតន់អាអស់សង្ឃឹមកុំតន់អាសំខាន់គឺពឹងទៅលើ Alison Becker ប្រសិនបើ Laker Alison Becker អាចសែវបានហើយសុទ្ធសងគេវិញអានឹងអាចថាមានឱកាសទៅវិញបាទកុំតន់អាអស់សង្ឃឹមឥឡូវដល់វេនមកក្រូអាមកគ្របទី3គ្របទី3ឲ្យក្រូអាវិញម្ដង Casemiro ដើរហុចបាល់ឲ្យទៅមុតសម្លាញ់ទីបើ Modric អូបាទពិតជាការរាប់អានដ៏ស្មោះត្រង់មែនបាទកាសេមីរ៉ូហើយនិងលូកាម៉ូទ្រិកបាទឥឡូវគ្រាប់បាល់ទី3សម្រាប់ក្រូអាតបាទប្រធានក្រុមបាទលូកាម៉ូទ្រិកឬក៏ផ្ការិចគ្រប់រដូវបាទត្រីមៃលូកាម៉ូទ្រិកលូកាម៉ូទ្រិកបាទសម្រួមអារម្មណ៍ដកដង្ហើមមួយមួយវ័យ37ឆ្នាំអូលូកាម៉ូទ្រិកអូយមកគ្រាប់នេះអត់មានឲ្យសង្ស័យទេគឺផឹងហ្មង ហ្គោនហក់ទៅឆ្វេងបើម៉ូទ្រឹកដាក់ទៅស្ដាំ3ទល់នឹង1 3ទល់នឹង1លូកាម៉ូទ្រឹក amazing ដល់ហើយបើម៉ូទ្រឹកបើហ្គោនថាមិនដឹងទៅបាក់ចាប់ណាបើម៉ូទ្រឹកឥឡូវដល់វេនមកគ្រាប់ទី3របស់ប្រេស៊ីលគ្រាប់ទី3របស់ប្រេស៊ីលអ្នកណាគេបាទពេត្រូលេខ25ប្រេស៊ីលទាត់បាល់ពេទ្យនឹងទីខ្ចីណាបាទប្រេស៊ីលប្រេស៊ីលនេះមើលទៅក៏មិនខុសពីអេស្ប៉ាញប្រហែលដែរបើតាមើលដាន បាទគ្រាប់ទី2របស់គ្រាប់ទី3របស់ប្រេស៊ីលចាប់ផ្ដើមហើយបាទពីយុវជនវ័យក្មេងបាទពេត្រូពេត្រូត្រៀមពេត្រូគ្រាប់បាល់ទី3ពីប្រេស៊ីលពេត្រូ2ទល់នឹង3 2ទល់នឹង3បាទ2ទល់នឹង3ហូឲ្យខ្លាំងមកហូឲ្យខ្លាំងមកបាទអ្នកគ្រប់ត្រូហូមកហូមកហូមកហូមកហូមក ឥឡូវដល់វេនគ្រាប់ទី4របស់ក្រូអាតក្រូអាតគេអត់ទាន់ខូចមួយគ្រាប់ទេណាក្រូអាតនៅទេបាទនៅទេនៃបាកាសុនបាញ់ទីពេត្រូតំណាងឲ្យក្រុមបាតុនកាពេស៊ីលបាទគ្រាប់ទី3បាទគ្រាប់ទី4ចាប់ផ្ដើមបាទក្រូអាតទៀតហើយហោបាទចេញមកដូចជាពេកូវិកអូអូសិកបាទលេខ18អូសិកអូសិកនឹងបង្កើតឱកាសបាទអាក់ស៊ីឲ្យគេសុទ្ធចូលបាទឥឡូវគ្រាប់ទី4របស់ក្រូអាតចាប់ផ្ដើមបាទអូសិកអូសិកអូចេញចាប់ដើម បន្តដំណើរទៅមុខទៀតពីក្រូអាតចូលអូយអាលីសិនបេកឺហក់ដល់ប្រពន្ធហ្នឹងហើយនៅអត់ចាប់បានទៀតបើអូសិកនិយាយពីកាច់នេះគឺកាច់អស់មុំមកលេងហើយអូយបើគ្មានអ្នកណានឹកស្មានថាបើទាត់បានអញ្ចឹងទេបើអូសិកបាល់នេះអូយបើ4គ្រាប់ល្អទាំង4គ្រាប់បើក្រូអាតបើពិតជាមិនសរសើរមិនបានទេអូសិកឥឡូវគ្រាប់ទី4របស់ប្រេស៊ីល ម៉ាគីញ៉ូសម៉ាគីញ៉ូសប្រសិនបើម៉ាគីញ៉ូសសុទ្ធខូចចាប់ហើយ បាទតាខូចមកក្រុមហ្នឹងគឺ បាទកាត់សេចក្តីបានហើយអ្នកណារីគីនអ្នកណាអ៊ីស្ទ្រីនឥឡូវចាប់ដើមពីបាទប្រេស៊ីលក្របទី4ម៉ាគីញ៉ូសម៉ាគីញ៉ូសបាទក្តីសង្ឃឹមផ្ញើទៅលើម៉ាគីញ៉ូសហើយប្រេស៊ីលម៉ាគីញ៉ូស ស៊ីលហាឡាឲ្យត្រឹមវគ្គ8គ្រាប់ម្ដងទៀតដោយបាល់ពេនឹងទីចាញ់ក្រូអាត4គ្រាប់ទល់នឹង2គ្រាប់វាពិតជាមិនមានការផ្លាស់ប្ដូរសម្រាប់ប្រេស៊ីល2018ចាញ់បែលហ្សិក2022ហាល់ឲ្យចាញ់បាល់ពេនឹងទីក្រូអាតខ្ញុំគិតហើយថាបាល់នេះប្រកាសជាងប់មកក្រូអាតបើសិនដល់ពេនឹងទីចប់សពគ្រប់មកមកប្រេស៊ីលអ្នកគ្រប់គ្រងមកផែនដី យប់នេះចងកសឹងគ្រប់គ្នាហើយទឹកភ្នែក បើភាពឈឺចាប់ការសោកស្ដាយគឺវាកើតឡើងសឹងតែមួយកីឡាឋានជូកេសិនរបស់ប្រទេសកាតាបើភាពសប្បាយរីករបស់ក្រូអាតមិននឹកស្មានទេបើក្រូអាតធ្វើបានក្រូអាតនេះគឺខ្លាំងណាស់ក្រូអាតបើឡើងទៅកាន់វគ្គ4ក្រុមចុងក្រោយឈោមុនគេទៀតបើក្រូអាតអូយអាណិតជាងគេគឺអាណិតណៃម៉ាបងបានណៃម៉ា គ្នាខំប្រឹងបើតាំងពីដើមតង់ទី1រហូតដល់បើប្រឹងប្រែងសុទ្ធបានមកគ្រប់នាំមកបតៃចុងក្រោយបែរជា ក្រូអាចធ្វើរឿងមិនគួរឲ្យជឿទាល់តែបាននៃមកសម្រក់ទឹកភ្នែកហើយទឹកភ្នែកនេះគឺមិនមែនជាទឹកភ្នែកធម្មតាទេអញ្ចឹងបានន័យថាបងប្អូនក្មួយក្មួយស្រីស្រីបាទត្រូវគេហៅថាឈឺចាប់បើជាមួយនឹងនៃមកផងអែនតូនីសាន់តូក៏ទឹកភ្នែកដែរមិនគួរឲ្យជឿហើយក៏មិននឹកស្មានថាបាទប្រេស៊ីលធ្លាក់ត្រឹមវគ្គ8ក្រុមម្ដង